ត្រូវចេញពីធ្វើការមកប៉ុន្មានណាមិនក៏មកផ្ទះយប់រាល់ថ្ងៃអញ្ចឹងម៉ោង7:08ហើយណាម៉ាក់ថ្ងៃនេះខ្ញុំមានការងារច្រើនតែប្រហែលនៅ office អញ្ចឹងមកខ្ញុំឲ្យយឺតបន្តិចធ្វើការងារច្រើនណានេះធ្វើការរហូតដល់ភ្លេចថាមានម៉ែកាចាស់ម្នាក់នេះត្រូវអង្គុយចាំបាយហ៎ណាកូនគេនេះធ្វើការ8ម៉ោងដូចជាឯងដែរហេតុអីក៏គេមិនតន់បាយជាមួយនឹងម៉ាក់គេជាមួយនឹងគ្រួសារគេហើយហេតុអីនេះ ងមិនអាចចេញមកតន់បាយជាមួយម៉ាក់ណាតាំងពីឯងចេញមកធ្វើការនោះម៉ាក់ខ្ញុំមកពីធ្វើការហត់ណាខ្ញុំអត់ចង់មកដល់ផ្ទះលឺសលេងម៉ាក់ល្អូរងថ្ងៃចឹងទៀតទេតែមានអារម្មណ៍ថាទុញទ្រាន់ពេលដែលនៅក្បែរពួងគាត់ទៀងជេររាល់ថ្ងៃមិនចេះហន់គាត់ថាពី ទេហ៎អានឹងឆាប់ទៅធ្វើការមួយថ្ងៃមួយថ្ងៃអង្គុយចុចទូរស័ព្ទនៅនឹងហើយអត់ញ៉ាំទេមកដល់ម៉ោងធ្វើការលើហើយជិះអ៊ីមែលបន្តិចណាទុកទូរស័ព្ទមកចុះសិនទៅណាឯងនេះអាយុចិត្ត30ឆ្នាំទៅហើយហ្នឹងហើយនៅឲ្យម៉ាក់នៅស្ដីបណ្ដៅវារឿងរកបាយទឹកញ៉ាំទៀតណាណាបើយាយឯងនៅយាយឯងច្បាស់ជាយាយឯងមិនខាន់ពីរឿងមួយថ្ងៃមួយថ្ងៃចុចតែទូរស័ព្ទមិនគិតទៅរកបាយទឹកអីទេ ទួចនេះមិនបានទេឯងនេះឥឡូវនេះកាន់តែអាយុច្រើនណាស់កាន់តែពិបាកនិយាយគ្នាហើយចាំមើលណាពេលដែលឯងមានកូនមានចៅទៅឯងនឹងដឹងហើយថាឯងតឹងចិត្តប៉ុណ្ណាពេលដែលស្ដីបណ្ដៅគេនេះគេធ្វើធុញថប់នោះនិយាយពីរឿងមានកូនអញ្ចឹងណាណាឯងមើលតើមើលនេះមើលរូបស្រីនេះឯងទៅមើល តែឲ្យខ្ញុំមើលរូបគេទៅអីម៉ាឯងនេះក្បាលកាចាស់ហើយនៅមិនដឹងអីទៀតទេនេះគឺជារូបកូនស្រីរបស់មិត្តភក្តិម៉ាក់ម៉ាក់មើលគេយូរមកហើយហើយមើលមើលទៅខ្ញុំទៅមើលគេទៅអីម៉ាក់មើលគេមើលទៅណែផ្សាឡាម៉ាក់មើលគេនេះក៏ព្រោះតែម៉ាក់ពេញចិត្តព្រោះម៉ាក់នេះចង់ឲ្យឯងនេះរៀបការជាមួយនឹងគេឯងនេះវាអាយុច្រើនហើយណាបើឯងរៀបការ ឯងនឹងអាចឆាប់មានកូនមានចៅឲ្យម៉ាក់ពោលេងហើយណែកូនស្រីម្នាក់នេះម៉ាក់ជាអ្នករើសលតដៃម៉ាក់ដឹងថាគេនេះជាមនុស្សរបៀបណាឲ្យតាម៉ាក់និយាយពីរឿងគ្រួសារហ្នឹងឯងធ្វើបែបនឹងដាក់ម៉ាក់រហូតណាឯងនេះវាចង់ឲ្យម៉ាក់ស្លាប់សិនទៅហ៎បើឯងទៅយកប្រពន្ធមិនដឹងពីណាពីណីមកដាក់មកផ្ទះនេះខ្ញុំបានគិតអញ្ចឹងណាម៉ាក់ គាត់ថាឥឡូវខ្ញុំរវល់ធ្វើការខ្ញុំមិនដែលគិតពីរឿងប្រពន្ធកូនឯនឹងទេអឺបើឯងមិនគិតនេះម៉ាក់ក៏គិតជំនួសឯងដែរឥឡូវខ្ញុំអត់មកធ្វើការម៉ាក់ចៅណែស្អីឯងហ៎ម៉ាក់និយាយតិចតួចនេះ ឯងធ្វើជាដើរកិច្ចម៉ាក់ឯងគិតយ៉ាងម៉េចហ៎គិតថាម៉ាក់នេះមនុស្សចាស់និយាយច្រើនអញ្ចឹងហ៎ម៉ាខ្ញុំដល់មកធ្វើការណាម៉ាក់អាងអីនេះអាងយកលេសការងារមកនិយាយណែកាលពីចំនួនម៉ាក់នៅជាមួយនឹងយាយឯងណាទោះជាម៉ាក់នេះរវល់ប៉ុណ្ណាក៏ដោយមានការងារធ្វើច្រើនយ៉ាងណាក៏ដោយក៏ម៉ាក់នេះនៅអង្គុយស្ដាប់យាយឯងបដៅដែរមិនមែនដូចជាឯងឆ្លើយដើរកិច្ចម៉ាក់អញ្ចឹងទេម៉ា ចំនួនម៉ាក់ផ្សេងចំនួនខ្ញុំមកលើផ្សេងនេះបើហ៊ាននៅស្ដាប់ម៉ាក់និយាយលូដល់ចប់ហ្នឹងតែធ្វើការច្បាស់ជាយឺតហើយទៅដល់មកគេដេញចេញហើយអើហើយនេះឯងខ្លាចមេឯងជាងខ្លាចម៉ាក់ដែលជាម៉ាក់បង្កើតរបស់ឯងទៀតហ៎ម៉ាក់នេះខំបង្កើតឯងមកចិញ្ចឹមឲ្យឯងនេះបានធំឲ្យបានរៀនសូត្រឥឡូវនេះឯងមានការងារធ្វើម៉ាក់និយាយតិចតួចធ្វើជាមកធុញទ្រាន់នឹងម៉ាក់ចំមែនណា មានរឿងអាស្បែកជើងនេះទៀតណាអានតែមានលុយទិញនឹងទិញបើមានលុយទុកខ្លះទៅហាស្បែកជើងមកគូតម្លៃរាប់រយនេះណែបើពាក់ទៅខុសបានហ្នឹងមិនថាអីទេតែពាក់ទៅដើរដីដូចតែគ្នាហ្នឹងហាមណាហាមនិយាយជាមួយម៉ាក់ថាលុយខ្ញុំខ្ញុំជាអ្នករកខ្ញុំចង់ទិញអីក៏បានកុំនិយាយពាក្យនេះជាមួយនឹងម៉ាក់ឲ្យសោះម៉ាក់ដឹងថាលុយនេះវាជាលុយរបស់ឯងទើបម៉ាក់នេះខំនិយាយដាស់តឿន ដើម្បីឲ្យដឹងថាលុយនេះវាពិបាករកប៉ុណ្ណាណានេះខំអង្គុយធ្វើការនៅក្នុង office មិនសិនបញ្ជាក់ហើយបានប្រាក់ខែច្រើនគិតតែវិចាយមិនគិតមុខគិតក្រោយចឹងហ៎ខ្ញុំមិនទាន់ទៅបាននិយាយស្អីមួយម៉ាត់ផងម៉ាក់និយាយតែខ្លួនឯងតែទៅការម៉ាក់ដល់ម៉ោងហើយអូយមកទៀតហើយម៉ាក់មានអីទៀតហើយខ្ញុំដល់មកធ្វើការណាអូយហេវិសាល ឯងហ៊ានធ្វើជាធុញទ្រាន់ដាក់ម៉ាក់ផងហ៎ឯងនេះដូចជាកាន់ឆ្លើយដាក់ម៉ាក់ឯណាបាទម៉ាក់ជាទីស្រឡាញ់ក៏សំទោម៉ាក់នៅមានអីនិយាយទៀតមែនអើមិនបាច់មកធ្វើផ្កើនឹងម៉ាក់ទេណាម៉ាក់មកនេះគ្រាន់តែចង់ប្រាប់ឯងថាបើកឡាននេះឲ្យប្រយ័ត្នប្រយែងកុំបើកលឿនពេកណាពេលដែលឃើញភ្លើងលឿងណាឯងត្រូវតែឈប់ប្រយ័ត្នតើទៅនេះវាលោតភ្លើងក្រហមឯងនឹងមានគ្រោះថ្នាក់ហើយណាត្រូវជិះសឹមសឹមទៅ កុំប្រញាប់អីមុនក្រោយវាគង់តែទៅដល់ក្រុមហ៊ុនដូចតែគ្នាទេ បាទខ្ញុំដឹងហើយខ្ញុំទៅក្រុមហ៊ុនហ្នឹងម៉ាក់ណាមិនតន់អស់ទេឯងមិនក៏ធ្វើជាប្រញាប់អីប្រញាប់ម៉េះហ៎បើឯងប្រញាប់មែនមិនមែនឯងអង្គុយចុចទូរស័ព្ទបណ្ដើទេនេះប្រហែលជាឯងហ្នឹងវាធុញសម្ដីម៉ាក់ច្រើនជាងមែនទេពុំមែនឯងគួរថ្ងៃចឹងអំវិសាលហើយមិនឯងនិយាយអីហ៎មានអីណាមិននិយាយអីទេអញ្ចឹងខ្ញុំទៅណាដល់មកធ្វើការម៉ាក់ណែជប់សិនណា ចាំម៉ាក់ទៅយកបាយដែលធ្វើពីព្រឹកមកឲ្យឯងសិនអូយមិនបាច់ទេម៉ាក់មិនបាច់ទេនៅចិត្ត office គេលក់មកកណោខ្ញុំទិញញ៉ាំញ៉ាំក៏បានដែរម៉ាក់ដឹងម៉ាក់ដឹងថាឯងនេះវាមានលុយចាយមិនអស់ហើយអាងអីណាក៏និយាយថាទៅញ៉ាំនៅខាងក្រៅម៉ាក់នេះខំធ្វើឲ្យស្អីនោះក៏គ្មានន័យដែរហើយទៅញ៉ាំនៅខាងក្រៅនេះក៏មិនដឹងថាវាមានអនាម័យឬក៏អត់ដែរបើឯងមិនញ៉ាំទេចាំម៉ាក់យកទៅចាក់ឲ្យឆ្កែស៊ីក៏បានដែរទៅទៅញ៉ាំញ៉ាំញ៉ាំញ៉ាំក៏បានដែរទៅ ទៅយកមកចឹងអឺអញ្ចឹងឯងនៅចាំម៉ាក់ទៅណាម៉ាក់ទៅយកឲ្យ thank you ពីធ្វើការមកម៉ាណាមិនក៏មកផ្ទះយប់រាល់ថ្ងៃអញ្ចឹងម៉ោង7:08ហើយណាម៉ាថ្ងៃនេះខ្ញុំមានការងារច្រើនតែបើហើយនៅ office អញ្ចឹងមកខ្ញុំឲ្យយឺតបន្តិចធ្វើការងារច្រើនណានេះធ្វើការរហូតដល់ភ្លេចថាមានម៉ែកាចាស់ម្នាក់នេះត្រូវអង្គុយចាំបាយហ៎ណាកូនគេនេះធ្វើការ8ម៉ោងដូចជាឯងដែរហេតុអីក៏គេមិនទាន់បាយជាមួយនឹងម៉ាក់គេជាមួយនឹងគ្រួសារគេហើយហេតុអីនេះឯងមិនអាចចេញមកទាន់បាយជាមួយម៉ាក់តាំងពីឯងចេញមកធ្វើការនោះ ម៉ាក់ខ្ញុំមកពីធ្វើការហត់ណាខ្ញុំអត់ចង់មកដល់ផ្ទះលឺសលេងម៉ាក់ល្អូរងថ្ងៃចឹងទៀតទេខ្ញុំធុញហ่ะនេះឯងធ្វើការហត់ទេហើយម៉ាក់នេះមិនហត់ទេហ៎រាល់ថ្ងៃនេះម៉ាក់ត្រូវធ្វើមហូបធ្វើការផ្ទះត្រូវធ្វើការងារសពបែបយ៉ាងហើយអ្នកមកត្រូវអង្គុយចាំផ្លូវកូនទៀតថ្ងៃក្រោយមិនបាច់ចាំខ្ញុំទេបើថាម៉ាក់ឃ្លានមកភាសាមុនទៅហើយបើម៉ាក់អង្គុយឡើងទៅសម្រាប់មុនទៅខ្ញុំដែរម៉ាក់ចាំខ្ញុំពីកាល លើសំដីវាចោះវានិយាយចេញមកមើលងាយខ្ញុំអត់សុខតែហ្មងមានកូនប្រុសគឺវាមិនស្រួលអញ្ចឹងឯងណាវិសាណាឆាក់មួយទឹកឲ្យលឿនទៅណាអាចចង់ហូបហើយ ខ្ញុំអត់តសម្មានទៀតស្មានហ្នឹងហើយហើយដល់គោអីគេខ្ញុំចាស់ណាស់ម៉ាមិនកូនក្មេងទេញ៉ាំដល់គោទៅអីអឺមកពីឯងហ្នឹងវាកាចាស់ក្បាលហ្នឹងហើយទៅម៉ាក់ខ្លាចឯងវាងាប់បានម៉ាក់ខំយកដោះគោឲ្យដល់បន្ទប់ហើយនេះស្មានណាទៅហើយនៅ ធ្វើការងារទៀតមិនដេកមិនពួនអីទេហ៎គេខំធ្វើក្រុមហ៊ុនមកដើម្បីឲ្យឯងនេះទៅធ្វើការនៅក្រុមហ៊ុន មិនមែនឲ្យឯងយកការងារមកធ្វើនៅផ្ទះធ្វើការងាររហូតដល់ភ្លេចបាយភ្លេចទឹកភ្លេចដេកភ្លេចពួនអញ្ចឹងណាបើក្រុមហ៊ុនគេបញ្ញាប់ក៏ឲ្យគេធ្វើខ្លួនឯងទៅគេមិនបញ្ញាប់អីទេម៉ាក់តែការងារនេះវាជាទំនួលខុសត្រូវរបស់ខ្ញុំដែលខ្ញុំត្រូវធ្វើវាឲ្យហើយនេះដឹងគុណក្រុមហ៊ុនណាស់ណោះហ៊ានមកតមាត់តកជាមួយនឹងម៉ាក់ទៀតបើស្រឡាញ់ក្រុមហ៊ុនណាស់ទៅនៅក្រុមហ៊ុនទៅមិនបាច់មកនៅផ្ទះទេអូយម៉ាក់ តែសម្រាប់ទៅខ្ញុំដឹងហើយខ្ញុំចុះគេងលើហើយបើឯងមិនព្រមដេកទេម៉ាក់ក៏មិនទៅដែរដឹងហើយតែខ្ញុំចូលគេងលើហ្នឹងឯងសម្រាប់បានហើយទៅធ្វើអញ្ចឹងទៅល្អចឹងម៉ាក់ទៅហើយណា អ្វីទៀតទេម៉ាណោះឆាប់បិទភ្លើងហើយកេងទៅណាណែកុំឲ្យម៉ាក់ដឹងថាឯងនៅធ្វើការងារបន្តទៀតអសោះអូខ្ញុំដឹងទៅទៅគេយកវិញទៅទៅទៅទៅទៅគេគេគេគេសម្រាប់ជុំលូទៀតទៅធុញណាទៅសាយកអើយកូនដៃមកធុញគាត់ដល់ហើយលូលូអត់ឈប់សោះហ្មង នឹងល្អគាត់នឹងស្ដាប់គាត់នឹងគាត់សង្កេតតែជាជំនួសដែរតាមមកពីធ្វើការទៅបានស្ងប់ស្ងាត់មានណាមកដល់ផ្ទះស្ដាប់គាត់ល្អថ្លង់លឺដើមនេះឬជីវិតខ្ញុំពេលឃ្លាតពីពួរគាត់ពេលនេះមើលទៅគ្រប់យ៉ាងហត់លឺដើម SIM ឡាក់ Gen IQ ថ្មី ក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែវើនៅ Manchester City រៀនជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រៀងយ៉ាំវល់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 郭玉龙。 nha. Tuh. Bisa. Dạ. Dục ơi. Còn ai lại? Thuỳnh còn đâu đây? Lũ lũ ở chụp sao mà. Thầy ừ, có thế. Lũ u. Còn nó đắp con còn giật kia thì chị chỉ nói đấy. Thằng màu bị thừa ca tôi bán ngập ngập miền Nam mà đo tè. Đọc con lũ long lượt làm. Thôi mà. ទៅចុះអាឯងចេះស្រឡាញ់សុខភាពមិនតា ស្ដីឲ្យគេមែនអីនេះអាយុកាន់តែច្រើនហើយអញក៏កាន់តែប្រែប្រួលកើតអញនៅពីតូចណាម៉ាក់និយាយស្អីណាក៏អញស្ដាប់ម៉ាក់ទាំងអស់អញមិនដែលតមកនឹងម៉ាក់ទេ មិនបានតែឥឡូវនេះម៉ាក់និយាយស្អីក៏មិនបានដែរអាយនេះសោកឲ្យម៉ាក់មកវិញទៅអស់ តើសើជាងណែឯងធ្វើខុសឆ្គងព្រោះតែកាផ្លេចក្ររបស់ឯងមកពេល ស្អីកាន់ហ្នឹងថ្ងៃនេះកូនគេសម្រាកណាបងខ្ញុំខ្លាចកូនគេភ្ញាក់ឡើងមកគ្មានអីហូបទៅទៅផ្សារតរទិញអីធ្វើឲ្យគេហូបហ្នឹងអូនេះឥឡូវចេះគិតគូរពីកូនដល់ហើយណោះណែវិសាលណាគេមានអាយុ30ឆ្នាំហើយមិនមែននៅ10ឆ្នាំដូចពីមុននោះទេអូនិយាយអញ្ចឹងយប់មិញលឺសូរមាត់ប្រកែកគ្នាខ្លាំងនេះមានរឿងអីហ៎ម៉មអូនេះលឺទៅដល់ខាងនោះផងឯបង ចាលឺអូគឺ ពួកខ្ញុំបកកាយគ្នាតិចតួចនឹងណាបងណាមួយខ្ញុំនេះក៏បកកាយទឹះកូនដែរឥឡូវនេះកូនគេធុញខ្ញុំសឹងអីហ្នឹងរាល់ថ្ងៃហ្នឹងខ្ញុំនេះណាក៏ដូចគ្នាដែរមិនដឹងថាវាកើតអីទេ បានជាទឹះកូននេះវាគ្រប់រឿងហ្នឹងណាដូចជារឿងខោអាវរឿងស្បែកជើងក៏វាទឹះវានោះដែរ ពួកយើងនេះកាន់តែចាស់កាន់តែនិយាយច្រើនហើយណាមុំឥឡូវកូនគេធុញខ្ញុំខ្លាំងណាស់គេនេះស្ដីឲ្យខ្ញុំ ថាខ្ញុំនេះរអ៊ូច្រើនដែលរឿងហ្នឹងវាមិនសមស្ដីឲ្យក៏ខ្ញុំស្ដីឲ្យគេដែរតែពួកគេមិនដឹងសោះថាការដែលយើងនិយាយនេះក៏ព្រោះតែបារម្ភពីពួកគេពិបាកណាស់ម៉មអើយនេះណាដល់តែកូនធំធំវាពេញនឹងខ្លួនអញ្ចឹងនេះ យើងនេះចង់និយាយអីក៏វាមិនបានដែរហើយមិនដឹងថានិយាយយ៉ាងម៉េចឲ្យវាចូលសម្រុងនឹងគ្នាបាននោះទេជប់មិញខ្ញុំក៏បានប្រកែកជាមួយនឹងកូនវិសាលពីរឿងនេះដែរគេ ថាគេត្រូវហត់នឿយមកពីក្រុមហ៊ុន ហើយហើយត្រូវមកស្ដាប់ខ្ញុំរអ៊ូទៀតខ្ញុំនេះវាតូចចិត្តតែតូចចិត្តនឹងបានត្រឹមតែតូចចិត្តនោះណាបង ហើយខ្ញុំនេះណាក៏វាមិនចង់និយាយអីច្រើនជាមួយនឹងកូនទេ បើសិនជានិយាយណាវាបានត្រឹមតែឆ្លោះគ្នា នេះបានថាកូនណាវាកាន់តែធំ កាន់និយាយលេងចូលគ្នាហើយបើសិនជាយើងនិយាយឆ្វេងវានិយាយទៅស្ដាំ ហើយបើសិនជាស្ដីឲ្យវាណាវាថាយើងនេះល្អូច្រើននេះបានឈប់មាត់ហើយឈប់និយាយអីទាំងអស់មិនដឹងថាវាសម័យអស់យ៉ាងម៉េចនោះទេនេះបើខ្ញុំ មិនបានបើកមាត់នេះស្ដីឲ្យកូនខ្ញុំក៏មិនអស់ចិត្តដែរព្រោះថាកូនវិសានេះគេតែងតែធ្វើឲ្យខ្ញុំនឹងវាខឹងរហូតអឺហើយពិសេសនេះគឺអារឿងការងារនឹង តែម្ដងចូលចិត្តណាស់អាខ្ចប់ការងារនេះយកមកធ្វើនៅក្នុងផ្ទះហើយនេះបើហ៊ានតែខ្ញុំនេះទៅនិយាយប៉ះពាល់នឹងគេបន្តិចណាគេនឹងស្ដីឲ្យខ្ញុំមិនខានខ្ញុំនេះនេះដល់ពេលខឹងពួកវាម្ដងម្ដងណាខ្ញុំចង់តែយកអំពាត់វាយវាដូចពីក្មេងនោះទេ តែខ្ញុំនេះវាលើកដៃធ្វើទៅវាមិនរួចឥឡូវនេះណាដល់ពេលគេអាងថាគេមានលុយបើយើងនិយាយស្ដីគេនឹងចង់រើចេញព្រោះណាគេវាធុញនឹងការរអ៊ូរបស់យើងទៅឥឡូវនេះមីញ៉ាមិនទៅនិយាយច្រើនទេផ្លែកូននឹងគេទៅបាត់ម៉ម ពុងគិតអីហ្នឹងហើយមិនបានជាឯងនៅស្ងៀមអញ្ចឹងគ្មានអីទេបងតោះយើងចូលទៅក្នុងនិយាយគ្នាលេងសិនទៅណាផ្ទះនៅចងាយគ្នានឹងសោះហ្នឹងតោះចឹងតោះញ៉ាំទឹកតែសិនទៅណាបង ចានេះក្មួយវិសាលអត់ទាន់ងើបពីគេងទេអី ប្រហែលជាក្រោកហើយព្រោះកូនវិសាលគេម្លាយគេងតមក់ផងហ្នឹងនេះណាក្មួយវិសាលទោះជាគេខឹងនឹងអូនរអ៊ូច្រើន តែគេក៏មិនដែលធុញទ្រាន់នឹងអូនដែរហើយគ្រាន់តែរៀនចប់ភ្លាមគេក៏រកការងារធ្វើផ្លែតគេមិនដែលធ្វើឲ្យអូនធុញទ្រាន់ទេកុំខឹងនឹងកូនអីណាអារឿងហ្នឹងខ្ញុំក៏មិនថាអីដែរបងហើយខ្ញុំនេះក៏អរគុណខ្លួនឯងដែលមានកូនមិនចេះធ្វើបាបចិត្តឪពុកម្ដាយ ប៉ុន្តែខ្ញុំនៅពិបាកចិត្តអារឿងនិយាយគ្នាមិនចោះនឹងឯងឲ្យតែជួបគ្នាពេលណា គឺឆ្លោះគ្នាពេលហ្នឹងកុំប្រកាន់ខឹងខ្លាំងពេកនេះណាកូនវានៅក្មេងជឿសុំមិញអឺនេះមិញសុំរំខានបន្តិចហើយណាអឺវិសាលហើយឯងចង់ទៅណាថ្ងៃសម្រាប់អញមិនចង់នៅផ្ទះជាមួយម៉ាក់ខ្លះទេហ៎ ខ្ញុំចង់ចេញទៅក្រៅតិចមកទៅញ៉ាំអីមួយមិត្តភក្តិព្រោះឯខានជប់ជុំគ្នាយូរហើយជប់លៀងហ៎ជប់លៀងស្អីទៅហ៎នេះឬជីវិតខ្ញុំពេលឃ្លាពីពួកគាត់ពេលនេះមើលទៅគ្រប់យ៉ាងហត់លើដាស៊ីមឡាក់ Gen IQ ថ្មី ក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែវើនៅ Manchester City រៀនជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រៀងយ៉ាវ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 នេះឯងសុកចិត្តជប់លៀងជាមួយនឹងមិត្តភ័ក្តិហើយទុកម៉ាក់នេះឲ្យនៅក្នុងផ្ទះម្នាក់ឯងចឹងហ៎នេះឯងទុកមិត្តភ័ក្តិសំខាន់ជាងម៉ាក់ទៀតហ៎ខ្ញុំមិនដឹងទៅរងឯណាម៉ាក់យូរយូរទៅម្ដងតើអូនណាយូរយូរម្ដងអញ្ចឹងច្បាស់ជាជួបជុំផឹកស្រាមិនខានទេអឺមែនហើយនេះឯងច្បាស់ជាផឹកស្រាហើយពេលដែលផឹកស្រាទៅ វាធ្វើឲ្យចិត្តរបស់ឯងនេះវាធ្ងន់ហើយចង់បើកឡានឆ្វេងឆ្វាច់ពេញផ្លូវនេះឯងឯងឯងបើកឡានពេលដែលឯងស្វឹងវាវានឹងច្បាស់ជំនាញនឹងគ្រោះថ្នាក់ណាអើយម៉ាក់ខ្ញុំទៅជួបជុំគ្នាធម្មតាតើមានតែផឹកស៊ីអីណាហើយនេះថ្ងៃត្រង់ទោះបីខ្ញុំផឹកមែនក៏ខ្ញុំនៅមកកន្លែងខ្ញុំអត់បើកបោដែរអឺម៉មនេះបងចង់ទៅផ្ទះវិញហើយណាចាំថ្ងៃក្រោយចាំឈៀងចូលមកលេងទៀត ចាបងម៉ាក់នេះមិនមែនមិនចង់ឲ្យឯងទៅជួបជាមួយនឹងមិត្តភ័ក្តិអីទេប៉ុន្តែម៉ាក់នេះវាខ្លាចឯងជិះតាមផ្លូវមានគ្រោះថ្នាក់វាមិនមែនស្រួលទេណាវិសាលនេះឯងបើកឡានប្រយ័ត្នហើយប៉ុន្តែបើគេបើកមិនប្រយ័ត្ននេះហើយមកប៉ះឯងហើយឲ្យម៉ាក់នឹងធ្វើយ៉ាងម៉េចទៅហ៎ខ្ញុំដឹងហើយម៉ាក់ខ្ញុំបើកឡានធ្វើការថ្ងៃមិនឃើញមានគ្រោះថ្នាក់ស្អីផង ឥឡូវគាត់ទៅចង់ទៅជួបមិត្តភក្តិបន្តិចសិនម៉ាក់ក៏បាននិយាយអញ្ចឹងវិញខ្ញុំខាន់ជិបគ្នាយូរណាម៉ាក់ឲ្យខ្ញុំទៅម៉ាក់នេះមានកូនប្រុសតែមួយបើសិនជាម៉ាក់មានច្រើនណាឯងចង់ទៅណាក៏ទៅទៅឯងនេះទុកមិត្តភក្តិសំខាន់ឯងក៏ទៅរកគេទៅមិនបាច់មកខ្វល់ពីម៉ែកចាស់ដែលរអ៊ូច្រើននេះទេទៅទៅដឹងស្អីម៉ាក់នេះធ្វើដូចខ្ញុំកូនក្មេងអញ្ចឹងហាមនេះហាមនោះបាត់សិតគ្រប់រឿង នេះខ្ញុំធំណាស់ម៉ាខ្ញុំធ្វើឲ្យខ្ញុំចេះគិតអីដល់សារតែនៅផ្ទះលឺសលេងម៉ាក់អ៊ូរងថ្ងៃដដែលដដែលហ្នឹងបាទខ្ញុំចង់ចេញទៅក្រៅជួបជុំពូម៉ាក់ខ្ញុំខ្លះហ្នឹងនេះនេះឯងហ៊ានស្រែកដាក់អាម៉ាក់ផងឯងពិសាលឯងនេះវាធំឆ្អឹងឯងទៅដោះស្លាប់ហើយនេះនេះឯងវាអាងតែឯងជាអ្នករកលុយចូលផ្ទះមែនទេហ៎តើឯងហ៊ាននិយាយសម្ដីមើងងាយម៉ាក់ផងឯងពិសាលម៉ាក់ចូលចិត្តគិតតែខ្លួនឯងនិយាយតែខ្លួនឯងហ្នឹងឯរឿងមើងងាយហ្នឹងក៏ម៉ាក់និយាយខ្លួនឯងដែរម៉ាក់អាយុកាន់តែច្រើនហ្នឹងកាន់តែពិបាកនិយាយគ្នាហើយ រើរឿងខ្ញុំរាល់ថ្ងៃហាមនេះហាមនោះគាត់ទៅរឿងផ្ទាល់ខ្លួនរបស់ខ្ញុំនឹងក៏មកមកលុកដែរជាតិឆែកដែរខ្ញុំធុញថប់ហ៎អឺគឺវាមានតែឯងនឹងហើយណែដែលកាន់តែអាយុច្រើនណាស់ណាកាន់តែលេងស្ដាប់សម្ដីម៉ាក់អូនេះប្រហែលជាមានអ្នកបំបិលក្បាលហើយមែនទេទៅឯងតម្លើងសម្លេងស្អែកដាក់ម៉ាក់បែបនេះគ្មានណាគេបំបិលក្បាលខ្ញុំទេតែដោយសារខ្ញុំទ្រាំបានជាមួយពាក្យដែលដែលម៉ាក់ល្អហងៃហ្នឹងហើយតែខ្ញុំទ្រាំបានចឹង em thôi nhá đăng thấy លត់ដាក់ម៉ាកូនឯងកូននេះឯងមិនដឹងថាម៉ាក់នេះពិបាកចិត្តប៉ុណ្ណាទេពេលដែលម៉ាក់នេះត្រូវឆ្លុះជាមួយនឹងឯងគ្រប់ពេលបែបនេះ ទប់យកមានកូនទ្វារអញ្ចឹងណាហើយបើម៉ាក់ចូលមកមិនកូនទ្វារនេះហើយឯងចង់យ៉ាងម៉េចអ្ហានេះឯងចង់មកស្ដីបដៅក្បាលម៉ាក់មែនទេខ្ញុំមិនដឹងជាជាមួយម៉ាក់មិនឲ្យស្ដាប់គ្នាបានទេពាក់ហើយនៅរាយប៉ាយពេញហ្នឹងហ្មងមិនចេះរៀបចំទុកដាក់ស្រួលបួលទេហ៎បោះចោលរប៉ាត់រប៉ាយដូចជាអាយទៅជូនអញ្ចឹងទាំងទិញអស់រាប់រយ មិនដឹងនិយាយថាមិនទេ ដូចជាកូនក្មេងអញ្ចឹងហើយបន្ទប់នេះរាយឡើងពេញតែម្ដងណាបើសិនជាគ្មានម៉ាក់ធ្វើនេះបន្ទប់នេះមិនដឹងជាទៅជាយ៉ាងម៉េចទេមើលទៅដូចជាគ្មានទម្លាប់នៅក្នុងខ្លួនអីបន្តិចទេយ៉ាប់ណាស់ម៉ាក់នេះមិនដឹងថាត្រូវរាយរាប់ប្រាប់ឯងយ៉ាងម៉េចទៀតទេម៉ាម៉ាធ្វើឲ្យលោកអូនដែរម៉ាក់មិនធ្វើទៅខ្ញុំធ្វើខ្លួនឯង ណែម៉ាក់មិនបានរអ៊ូទេម៉ាក់គ្រាន់តែចង់ប្រាប់ឲ្យឯងនេះចេះជួយរៀបចំហើយកៅអៅដែលពាក់នេះជួយរៀបចំទុកដាក់ឲ្យស្រួលបួលទៅវិធីហ៎ចាំបាច់ញុកយោញុកយោវាមិនបាក់ភ្លីបក់អីអស់ហើយទេមិនធុញណាម៉ាម៉ាអត់រឿងរឿងមួយថ្ងៃវាមិនហិចដឹងអត់ថាខ្ញុំធុញមិនត្រូវស្ដាប់សម្ដីម៉ាក់លូដដែលដដែលរាល់ថ្ងៃនេះរឿងកៅអៅនឹងក៏អញ្ចឹងដែរបើថាម៉ាក់មិនពេញចិត្តធ្វើទុកចោលនឹងតែខ្ញុំធ្វើ ខ្ញុំជើស្ដាប់ពីម៉ែនិយាយម៉េចអត់និយាយមួយថ្ងៃគ្មានក្តីសុខមែនអឺណាថ្ងៃក្រោយបើយើងបដៅក្បាលឯងមិនបានណាយើងឈប់បដៅហើយនិយាយទៅនាំតើឲ្យគេធុញកណ្ដាលណាចាំមើលទីទៀតនឹងមកលូទៀតហើយ ប្រដៅតែពេលនេះគ្រប់យ៉ាងខ្ញុំហឹងដោយហត់ហើយលែងចង់នៅលែងចង់នៅហើយលែងចង់ក្បែរចង់តែរកផ្លូវដើរចេញឲ្យឆ្ងាយក្រុមយ៉ាងពេលនេះ វាធំគេជាខែខ្លាំងហ្នឹងឥឡូវសាបសិនតែបែបថាមកញ៉ាំកាន់តែច្រើនកាន់ណាកាន់តែឆាប់ជាកាន់ហ្នឹងហើយអានទៅឲ្យកូនស្ដាប់ទៀតឲ្យខ្ញុំត្រូវផ្ដាំពីចំណុចណាចង់ត្រឡប់ញ៉ាំណាអត់ញ៉ាំអញ្ចឹងធ្វើមិនខ្ញុំកន្លងធ្លាប់តែមានរឿងរੂដឹងមក កូនច្បាច់ជើងហ្នឹងមកក៏បានហើយជាចុកដៃចុកជើងហ្នឹងទៅវត្តកាលបញ្ហាទើបដឹងខ្លួនថាគ្មានអ្នកណាក្បែរខ្ញុំសន្យាថាខ្ញុំធ្វើអីគ្រប់សពបែបតាមទាំងអស់ឲ្យខ្ញុំត្រឡប់មកសភាពដូចដើមវិញឆាប់ជាណាម៉ាក់មានតែម៉ាក់ម្នាក់គាត់បើអត់ពីម៉ាក់ទៅមានតែគេមកដេញដោខ្ញុំមានតែគេមកលួចខ្ញុំស្ដាប់ទៀត ទឹកខ្លួនណាពេលម៉ាក់ញ៉ាំបងអស់ហើយចាំខ្ញុំជួយខ្លួនឯងម៉ាក់ណាហើយនោះម៉ាក់ទៅដល់លេងខាងក្រៅឲ្យម៉ាក់ឃើញខ្យល់អាកាសបរិសុទ្ធទៅអារម្មណ៍ល្អហើយចាប់ជាណាក្រុមយ៉ាងពេលនាងហាងប្រៃជាស្ងប់ស្ងាត់ស្ងប់ស្ងាត់ហើយគួរឲ្យខ្លាំងស្រមោលខ្មៅតែងតាមលំបន្លាចអារម្មណ៍ខ្ញុំក្រុមពេលមើលជុំវិញខ្លួនខ្ញុំហាក់ដូច គ្មានផ្លូវដើរជីវិតគ្មានគោលដៅតើការគិតមួយក៏ឬត្រូវមកដល់ញ៉ាំចង់ជាតិថ្មីមានកម្លាំងហើយបើអត់ជាទៀតមានអ្នកគេមកលវិញស្ដាប់ទៀតមកចង់នៅចឹងរហូតមែននេះឬជីវិតខ្ញុំពេលឃ្លាពីពួកគាត់ពេលនេះមើលទៅគ្រប់យ៉ាងហត់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 Milo ប្រភពនៃធម៌ពលដើម្បីជោគជ័យនេះឬជីវិតខ្ញុំពេលឃ្លាតពីពួរគាត់ពេលនេះមើលទៅគ្រប់យ៉ាងហត់លើដើមលើដើមពីគ្រប់លោកហាដូចគ្មានមេឃពេលដដងចង់ខ្ញុំនឹងនិយាយម្នាក់ឯងចឹងមែនផ្ដាំពីចំណុចណាចង់ត្រឡប់ដូចដើមតែហាក់ខ្មាស់ខ្លួនឯងធ្លាប់តែមានរឿងរូបដើមឆាប់ជាហ្នឹងណា ដែលស្ដាប់ពួកគាត់ព្រោះគិតថាខ្លួនឯងអងចាជួបបញ្ហាទើបដឹងខ្លួនថាគ្មានអ្នកណាក្បែរនេះឬជីវិតខ្ញុំពេលឃ្លាតពីពួកគាត់ពេលនេះមើលទៅគ្រប់យ៉ាងហត់លើដើរតិចទៀតនឹងតែជាវិញអាចតែជាជំងឺមាត់របស់ស្មោះទេនឹងតែជេរទៅអ៊ូពេញផ្ទះទៀតអីអឺក៏លោកតាអត់តាមហ្នឹងស្ញាប់ផ្ទះជាងាប់បែបនេះរឿងរੂដឹង ម៉ាក់ប៉ាមិនដែលស្ដាប់ពូគាត់ព្រោះគិតថាខ្លួនឯងអងចាជួបបញ្ហាទើបដឹងខ្លួនថាគ្មានអ្នកណាក្បែរនៅពេលនេះទើបដឹងខ្លួនច្បាស់ហើយក៏យល់ថាក្នុងលោកកាគ្មាននរណាល្អជាងគ្រួសារឡើយ ពេលណាមិនអាចត្រឡប់មកដូចដើមវិញបានបើយប់នោះខ្ញុំអត់សេចក្តីធូរសេចក្តីធំដាក់មកថាចង់មានរឿងចង្កាត់ឡើងថាជាពេលនេះខ្ញុំបានស្ដាប់សំឡេងនៃម៉ារអ៊ូដាក់ខ្ញុំ Muhammad. ពិតជាសំធំអាក់មែនអាចទិញពីវេលាត្រឡប់មកវិញបានហើយយប់នោះខ្ញុំអត់ស្រីដាក់ម៉ាក់អីខ្ញុំប្រកាសជានិយាយព្រោះភាសាដាក់ម៉ាក់អង្ខាន 在ក្រោយអាម៉ាក់ខ្ញុំគួរណាស់ថាសុវ័យចិត្តដែលបានលឺសំឡេងមនុស្សជាទីស្រឡាញ់របស់ខ្ញុំលូដាក់ខ្ញុំរងថ្ងៃជាជាងជាងថ្ងៃនេះជាថ្ងៃដែលខ្ញុំអាចលឺសំឡេងម៉ាក់តទៀតបានខ្ញុំប្រហែលជាត្រូវខកចិត្តច្រើនជាងនេះ បើសិនជាខ្ញុំអត់អាចឮសំឡេងម៉ាក់តោះទៀតបាទខ្ញុំដឹងថាមកជីវិតនេះខ្ញុំនឹងមានវិបត្តិសេរីមួយជីវិតបើសិនជាខ្ញុំអត់បានលឺសំឡេងម៉ាក់តទៅទៀត ទីលេងកែវឲ្យច្រើនតែមិនម៉ាក់បានឃើញគេឃើញឯងហើយជំងឺម៉ាក់នឹងឆាប់បានជាក៏ប៉ុន្តែខ្ញុំចង់ជាអត់បានការមែននៅសុកសុកមកត្រូវរៀបរាប់រឿងចឹងអាម៉ាក់ពិបាកចិត្តកើតតម៉ាក់ចាំខ្ញុំជូនម៉ាក់ទៅខាងក្រៅណាចាំខ្ញុំនាំម៉ាក់ទៅលេងមុខទៀតណា នចេះតែឆ្ងល់ហើយម៉ាក់ព្រួយញ៉ាទៀះកូនចុះឡើងចុះឡើងយើងអត់ធុញទេហ៎ហើយថ្ងៃខ្លះកូនគេកុករករឿងឲ្យរុញទៅរុញមកដល់យប់យប់ជ្រៅទៀតចាំអានកូនដឹងថាពេលដែលយើងនៅក្បែរមនុស្សដែលយើងស្រឡាញ់ណាទោះបីរុញញ៉ាទៀះពិបាកប៉ុណ្ណាក៏យើងមានក្តីសុខដែរតែប៉ុន្តែមិនកូនបងនៃម៉ាក់ឈឺទេប៉ុន្តែដោយសារពេលនេះម៉ាក់ឈឺហើយបានកូនឆ្លៀតពេលបាននៅក្បែរម៉ាក់ហើយមើលថែម៉ាក់ នេះសួងអ៊ំនេះរុញម៉ែមកខាងក្រៅដើម្បីយកខ្យល់អាកាសឲ្យក្មួយបាទអ៊ំជូនគាត់មកខាងក្រៅឲ្យមើលគេមើលឯងខ្លះឲ្យស្លាស់មុខស្លាស់មាត់នៅទៅក្នុងបន្ទប់ខ្លាចគាត់ stress អញ្ចឹងអ៊ំនេះបងឃើញឯងមានសភាពបែបនេះបងពិតជាពិបាកចិត្តខ្លាំងណាស់ហើយប៉ុន្តែមិនអីទេ មាន ក្មួយវិសាលនៅមើលថែទាំហើយមិនយូរមិនឆាប់ឯងគង់នឹងបានជាដូចដើមទេណាអូន ហើយចុះក្មួយដាក់ច្បាប់ឈប់ប្រហែលខែដែរនេះដាក់ច្បាប់អត់កណ្ដាលទេអ៊ំអើយខ្ញុំនៅមើលថាម៉ាក់តតម៉ាក់ជានឹងបើខ្ញុំចូលធ្វើការវិញបើថាកន្លែងការងារគេអត់ព្រមទេហើយបើត្រូវគេដេញចេញចាំរកការងារធ្វើធ្វើទៅនេះណាក្មួយខំមើលម្ដាយទៅទោះយ៉ាងណាយ៉ាងណីក៏គាត់ជាម្ដាយរបស់ក្មួយដែរ ទោះល្អអាក្រក់យ៉ាងណាក៏វាមិនអាចផ្លាស់ប្ដូរពីឈ្មោះម៉ែមកកូនបានទេណាក្មួយតែខ្ញុំពិបាកចិត្តណាអ៊ំរឿងម៉ាក់ដែលគាត់អត់ព្រមស្ដីចូលខ្ញុំនេះខ្ញុំអត់ចង់ឲ្យគាត់ទៅជាបែបហ្នឹងឯអ៊ំទោះជាម៉ែរបស់ឯងណាគាត់មិនបានរអួលឲ្យឯងដឹងនៅក្នុងចិត្តក៏ឯងមិនត្រូវពិបាកចិត្តដែរណាក្មួយត្រូវចាំណាក្មួយពេលដែលម៉ែរអ៊ូដាក់គឺក្មួយត្រូវតែសុបាយចិត្តណាទើបវាត្រូវ ព្រោះថាមនុស្សចាស់ដូចជាពួកអ៊ំវាមិនអាចរស់នៅដល់តែ200ឆ្នាំបន្តិចទៀតណាវានឹងស្លាប់បាត់ទៅហើយហើយក៏វាមិនអាចនៅមើលថែទាំពួកក្មេងនឹងចៅ បានយូរអង្វែងនោះទេណាក្មួយ តែបើនិយាយទៅក៏ព្រោះតែបារម្ភពីកូននឹងចៅ ខ្លាចឲ្យវាទៅធ្វើរឿងខុសឆ្គងអើយក្មួយវិសាលដល់ពេលក្មួយវិសាលឯងមានកូនក្មួយនឹងអត់យល់អារម្មណ៍បែបនេះហើយនឹងណាអ៊ំ ទោះជាពេលនេះខ្ញុំអត់មានកូនណាតែខ្ញុំក៏ដឹងថាម៉ាក់ខ្ញុំគាត់ស្រឡាញ់ខ្ញុំខ្លាំងប៉ុណ្ណាគាត់ទៅលើគាត់អត់និយាយចូលខ្ញុំប្រហែលថ្ងៃនេះគឺខ្ញុំនៅអត់សុខទេខ្ញុំដឹងថាម៉ាក់គាត់នៅអន់ចិត្តជាមួយខ្ញុំរឿងដែលកើតឡើងប្រហែលថ្ងៃមុនហ្នឹងអញ្ញសុំទោសម៉ាក់ម៉ាក់ត្រឡប់មកដូចដើមមកខ្ញុំនឹកសលេងម៉ាក់ល្អនឹកសលេងម៉ាក់ជេរ ទាំងកូនមីងទាំងកូនគេ ដែលមានម្ដាយចេះរអ៊ូណាកូនកូនប្រកាសជាធុញខ្លាំងណាស់នេះដល់ពេលគ្មានម៉ែទើបកូននឹងវាដឹងខ្លួនអឺនេះមីងរកទៅខាងមុខសិនហើយណាម៉ុំខ្ញុំទៅសិនហើយណានេះយ៉ាងម៉េចយ៉ាងម៉េចឯងគួរតែប្រុងនិយាយជាមួយនឹងកូនវិញទៅ ពេលកូនតូចគេបង្ខំឲ្យឯងហៅម៉ាក់តែដល់ពេលនេះឯងបែរជាធុញថប់ ទៅជាមិននិយាយរកគេណាហើយឈប់និយាយច្រើនហើយខ្ញុំទៅសិនហើយតោះមកចូលតែយើងវិញកុំឲ្យយប់ទាន់ យើងខ្ញុំហឹងដោយហត់ហើយលែងចង់នៅលែងចង់នៅហើយលែងចង់ក្បែរចង់តែរកផ្លូវដើរចេញឲ្យឆ្ងាយម៉ាក់នេះម៉ាក់អត់គេងហ៎ហើយអញឲ្យម៉ាក់គេងមិនទៅបើអញមកគេងនិយាយទំនាចិត្តម៉ាក់អញ្ចឹងនេះម៉ាក់កុំនិយាយចូលខ្ញុំវិញហ៎អរគុណច្រើនណាស់ម៉ាក់ មើលជុំវិញខ្លួនខ្ញុំហាក់ដូចគ្មានផ្លូវដើរកាលដែលម៉ាក់អំព្រមនិយាយជាមួយឯងមិនមែនម៉ាក់ខឹងទេតែម៉ាក់គ្រាន់តែមិនចង់និយាយខ្លាចធ្វើឲ្យឯងខឹងហើយយើងក៏ឆ្លោះគ្នាទៀតមិនចង់ឯម៉ាក់ចាប់ពីពីនេះតទៅម៉ាក់ចង់ជេរម៉ាក់ចង់ថា ចង់លូរហងៃដាក់កូនមិនក៏បានដែរកូនអត់ខឹងម៉ាក់អេតែម៉ាក់ក៏មិនចឹងទៀតដែរម៉ាក់ណា ខ្ញុំនឹងមិនខឹងម៉ាក់ហើយខ្ញុំក៏សន្យាមួយម៉ាក់ថាចាប់ពីពេលនេះតទៅជប់ធំមាត់ជុំម៉ាក់ទៀតហើយម៉ាក់នេះក៏គួរធំដែរតែម៉ាក់តែងតែល្អរាល់ថ្ងៃធ្វើឲ្យឯងមានសម្ពាធអត់ទេម៉ាក់ខ្ញុំមានក្តីសុខទៅវិញនេះដែលម៉ាក់ស្ដីដែលម៉ាក់ជេរថាខ្ញុំរាល់ថ្ងៃព្រោះខ្ញុំដឹង ថាការដែលបានឧទទោសជាស្ដីរងថ្ងៃទាំងអស់នឹងនៅក្នុងនឹងវាតែងតែបង្ខំអត្តន័យនៃការបារម្ភការខ្វល់ខ្វាយម៉ាក់ថាជាមនុស្សម្នាក់ដែលប្រកែល្អការស្ដីឲ្យកូនតែកូនដឹងគ្រប់ពាក្យដែលម៉ាក់ស្ដីឲ្យកូនវាសិតតែបង្ខំអត្តន័យនៃការបារម្ភការស្រឡាញ់ហើយការខ្វល់ខ្វាយអធំធេងមកកាន់កូនអរគុណណាស់ម៉ាក់ដែលជាមនុស្សដំបូង ហ៊ានកូនអ្នកនេះចេះនិយាយអរគុណម៉ាក់ដែលតែទទួលគុំអ្នកនេះជាកូនក្មេងតាំងពីពេលដែលកូនកើតរហូតមកដល់ឥឡូវនេះគ្មានគោលដៅតើការគិតមួយនេះខុសឬត្រូវដែលហ៊ានចាចោលគ្រួសារមានម៉ែនៅរអ៊ូដាក់រាល់ថ្ងៃប្រសើរជាងទៅជុំរៀបរាប់ក្តីនឹករលឹកនៅមុខរូបថតម៉ែប្រើពេលវេលាដែលនៅសេសសល់ឲ្យបានច្រើនជាមួយគាត់ គាត់កាន់តែចាស់ពីមួយថ្ងៃទៅមួយថ្ងៃมันអាចនៅជាមួយយើងរហូតទេចំណុចណាចង់ត្រឡប់ដោយដើមតែហាក់ខ្មាស់ខ្លួនឯងធ្លាប់តែមានរឿងរੂដឹងមកប៉ាមិនដែលស្ដាប់ពូគាត់ព្រោះគិតថាខ្លួនឯងអងចាជួបបញ្ហាទើបដឹងខ្លួនថាគ្មានអ្នកណាក្បែរនេះឬជីវិតខ្ញុំពេលឃ្លាតពីពូគាត់ ពេលនេះមើលទៅគ្រប់យ៉ាងហត់លើដើមពិភពលោកខាដូចគ្មានមេឃពេលដកដងហើមតើឲ្យខ្ញុំត្រូវផ្ដើមពីចំណុចណាចង់ត្រឡប់ដូចដើមតែហាក់ខ្មាស់ខ្លួនឯងធ្លាប់តែមានអ្នករឹងរូដឹងមកប៉ាមិនដែលស្ដាប់ពួកគាត់ព្រោះគិតថាខ្លួនឯងអងចាជួបបញ្ហាទើបដឹងខ្លួនថាគ្មានអ្នក